បងដាក់ខ្មៅខ្ញុំទៅពេលនេះយាយមិននៅទេគាត់មិនដឹងទេហើយខ្ញុំក៏មិនប្រកែកដែរបងឯងធ្វើតាមច្បាប់ទៅបងប៉ុន្តែពេលខ្ញុំចូលគុកហើយបងឯងទៅមើលថៃយាយបើសិនជាខ្ញុំដឹងថាបងឯងធ្វើឲ្យយាយពិបាកចិត្តពេលខ្ញុំជិះវិញណាបាយឬជាមួយខ្ញុំមិនខាននេះសាប់ឯងមិនចាំបាច់បារម្ភពីយាយទេ បងចេះមើលថាយាយឯងសាបងសរសើរឯងដែលឯងហ៊ានទទួលកំហុសចាត់ទុកថាមេរៀនកែប្រែជីវិតទៅពេលនេះឯងធំហើយឯងចេះកាត់ចរានៅសាយាយបើសិនជាដឹងរឿងនេះគាត់ច្បាស់ជាសមាជិកបើសិនជាឯងរត់គេចគាត់ច្បាស់ជាវិបាកចិត្តណាស់ មកទៅប៉ុន្តែមុនដាក់ទោសខ្ញុំខ្ញុំចង់សំណុំពរបានអត់អាចចង់សំណុំពរដល់ដែរ ធ្លាក៏ដោយជាពិសេសបលិសមួយទឹកឬបងម៉ាត់អីបងកាងយន្តប៉ុណ្ណឹងតែចឹងបងម៉ាត់ ទៅបងមកពីណាបងអង្គុយនេះទៅបងបងហ៎មកប្រចាំចោលទៀតហ៎បងអីបងរបស់គាត់ថ្ងៃនេះតែនឹងចាប់ចោលបានដៅចិត្តដល់ហើយនេះចោលណាក៏សាហាយវ៉ានេះដល់ស្នាក់បងទឹកពលីបកាយយ៉ាងហ្នឹងឯងចាប់មិនបានទៀតណែអូយអាចចង់ថាឲ្យបងឬថាចោលអូណែថាបងឯងបងមិនថាឲ្យចោលទេហើយអឺគាត់ចង់ថ្ងៃហ្នឹងអត់មានគេយកទៅមកធ្វើទេបងអើយនិយាយទៅមកបាមកយ៉ាងហ្នឹងអត់មានមួយណាមកធ្វើទេបង អញ្ចឹងមកទៀតអត់ចេះតែធ្វើអាចាស់ទៅអើយឃើញម៉ូតូជិះចោលឡើងចោលឡើងនឹកក្តៅមួយចោលហ្នឹងហ្មងចាប់វាអត់បានសោះបងសួរផងនេះបើថាអត់មានចោលអញ្ចឹងប៉ូលីសមានវិការឲ្យត្រូវអេមកគេសួរបើចាប់ចោលអង្គប្រជាពលរដ្ឋច្បាស់ជារੂនៅសុខស្រួលហើយប៉ូលីសមិនមែនចាំតែចាប់ចោលមួយណានៅមានការងារច្រើនទៀតត្រូវធ្វើនេះខ្ញុំនឹកឃើញហើយបើអញ្ចឹងហ៎បងថ្ងៃក្រោយទៅចាប់ចោលបានហើយណាបងឯងមិនសួរនាំច្រើនទេបងដោះលេងវិញទៅ เธอจังไหนบ้านข้อแหละข้านะนายเธอจังบ้านให้แต่คือข้อเออข้อจับเยอะๆถึงโตได้บอกเลยก็อืมโอ้จะมาที่ไหนไหนกูเจ๊อีกเหรอไอ้หมอนึงจะตามอ่ะ bốn, nhóm cháu, hai bữa đi hồi tám luôn À, giờ tí nhá, vừa sao mà dễ người ta đi chở này ba, ba. à. cho nó đứng đứng Ra riêng, ra riêng, ra riêng Tỏ bán canh Ra riêng Ra ở trong sông tôi Đa Nhi trong không dây dây tại mời dễ vậy Dây Bên tay không tin được đi á Hai chị mà đôi ca này bị cái miệng មិនដឹងពេលណាខ្ញុំបានជួបយាយទៅនេះយាយយាយខ្ញុំដឹងថាយាយចង់និយាយអីតែខ្ញុំសុំទោសណាយាយខ្ញុំមិនអាចធ្វើបានទេតាមចាប់ប្រាប់ឡើងមក បងតែដាក់ហើយខ្ញុំមិនដឹងឡើយគ្រាន់តែប៉ុណ្្នឹងយាយគាត់យំចំកៀងហើយល្មមមកដាក់ខ្នោសាទៀតយាយគាត់កៀងស្លាប់ខានទេមកសាខាប់ទៅយល់ឡើងយាយយាយកុំទោសមកទឹកអីណាកុំធ្វើឲ្យគាត់ពិបាកឲ្យមកទឹកធ្វើតាមច្បាប់ទៅយាយ vậy á vậy sạp sạp lang mau cùng đi anh vậy

យកកូនឆាយស្អីទៀតបង ដាក់ខ្មៅខ្ញុំទៅពេលនេះយាយមិននៅទេគាត់មិនដឹងទេហើយខ្ញុំក៏មិនប្រកែកដែរបងឯងធ្វើតាមច្បាប់ទៅបងប៉ុន្តែពេលខ្ញុំចូលគុកហើយបងឯងទៅមើលថៃយាយ បើសិនជាខ្ញុំដឹងថាបងឯងធ្វើអីយាយពិបាកចិត្តពេលខ្ញុំជិះវិញណាបាយឬជាមួយខ្ញុំមិនខាននេះសាបឯងមិនចាំបាច់បារម្ភពីយាយទេបងចេះមើលថាយាយឯងសាបបងសរសើរឯងដែលឯងហ៊ានទទួលកំហុសចាត់ទុកថាមេរៀនកែប្រែជីវិតទៅពេលនេះឯងធំហើយ អញជាកាចាណាសាបយាយបើសិនជាដឹងរឿងនេះគាត់ច្បាស់ជាសមាជិកបើសិនជាឯងរត់គេចគាត់ច្បាស់ជាពិបាកចិត្តណាស់បងតាប៉ុន្តែមុនដាក់ទោសខ្ញុំខ្ញុំចង់សំណុំពរបានអត់អញចង់សំណុំពររឿងអី ស្មានជីវិតរស់រវើងទីតាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់តែអបអារម្មណ៍ពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោពីចយថ្មីសាគូរ៉ាវ៉ៃ Booster Serum កានីស្រស់ស្អាតបែបធម្មជាតិបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេល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 គូលំឡាតូជួយជែងគ្រប់មែនឡាតូអេធូមៀទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានសូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតលំពោះជាមួយនឹង Pedicure Tan Plus ថ្មីសម្រាប់កុមារវ័យជំទង់ជីវិត យាយយាយកំកាត់អីអសនណាយាយណាយាយត្រូវតែចាំសាបត្រឡប់មកវិញបើសិនយាយកាត់អីទៅ សាប់នឹងមកលើកលែងទៅឲ្យខ្ញុំទេយាយយាយត្រូវតែរឹងមាំយាយត្រូវតែចាំសាប់ត្រឡប់មកវិញពេលដែលសាប់ត្រឡប់មកវិញយាយចាំឲ្យសាប់ធ្វើអីក៏បានដែរណាយាយណាមកសម្រួលអារម្មណ៍សិនណា គឺមិនបាច់ខ្វល់ពីបងសួរទៅសម្រាប់ចង់អូចង់សុំទោសយាយបងបាច់យាយកាត់អីតែបងទៅមើលទឹកសិនណាមើលទឹកឲ្យតិចអាយចាំត្រឡប់មកមើលយាយវិញណាបងថាមិនខ្វល់ពីបងទេចេញទៅយាយខ្ញុំកាត់អីអស់ហ្នឹងណា ye. Ni tu kau yang salah je nak. Ye, ye dah terang muam. Ni tu kau yang salah je nak. មានការអីជាមួយកូនមែនអើយមានការងារអីទេកូនធ្វើអីធ្វើទៅរៀនតាមសមូការងារខ្លួនកូនទៅណាចាមែនុនសួរ នេះកូនមានដែរសង្កេតឃើញថាស្បែកមុខរបស់កូននេះមើលទៅ មានអីប្លែកអត់មកកូនដូចជាអត់មានអីផង តែកូនមានអារម្មណ៍ថាមួយរយៈហ្នឹងស្បែកដូចកញ្ជាជាងមុនបន្តិចនឹងហើយនឹងហើយដែលគេថាប្លែកនោះណាកូន តែបន្តិចទៀតណាវាច្បាស់ជាឡើងជ្រួញជ្រាវអញ្ចឹងបានន័យថាកូនស្រីរបស់ម៉ាក់នេះណា អាយុកាន់តែច្រើនហើយឥឡូវម៉ាក់ចង់និយាយពីអីអើប្រកាសគឺម៉ាក់នេះណាមិនចង់ឲ្យកូននេះនៅបែបនេះតទៅទៀតទេម៉ាក់ចង់ឲ្យកូនមានគូអនាគតណាតាមពិតទៅកូនស្រីរបស់ម៉ាក់នេះណាបើទោះជាមានគេចូលស្ដីតដឹងច្រើនក៏ពិតមែនមិនថាឡើយកូនតកែពលឬក៏គ្រូបង្រៀននោះទេអឺបានម៉ាក់នេះណាបានគិតគ្នារួចហើយ ថាបើសិនលើកក្រោយមានគេចូលតរឹងទៀតណាដាច់ខាតត្រូវតែឲ្យកូនរៀបការតទៅបានព្រោះម៉ាក់នេះណាមិនចង់ឃើញអញនៅព្រឺបែបនេះទៀតទេម៉ាក់តែផ្ទះយើងកំពុងតែមានបញ្ហាយាយកំពុងតែឈឺសាបទៅទៅជាប់គុកហើយបងទឹកកំពុងតែពិបាកចិត្តឲ្យកូនរៀបការមិនម៉ាក់កូនសួរនេះគឺជារឿងរបស់ពួកគេមិនអាចរាប់មកថាជារឿងរបស់គ្រួសាររបស់យើងបានទេណា គ្រួសារយើងនេះជួយគេច្រើនហើយអញ្ចឹងហើយឲ្យគេនេះដោះស្រាយខ្លួនឯងទៅកូនកុំទៅរវល់ច្រើនពេកតែកូនអត់ទាន់ចង់រៀបការទេម៉ាក់ម៉ាក់ដឹងណាថាកូនមិនទាន់ចង់រៀបការនេះក៏ព្រោះណាណាក៏ព្រោះតែក្មួយទឹកមែនកូនសួរមុននឹងកូនគិតដល់គេណាកូនក៏ត្រូវតែគិតដល់ខ្លួនឯងដែរ កូននឹងគិតគេជាអ្វីគេគិតកូនជាអ្វីម៉ាក់ក៏មើលដឹងដែរថាក្មួយទឹកនេះគិតកូនជាអ្វីតែសំខាន់មុននឹងកូនគិតគេនេះកូនត្រូវតែគិតខ្លួនឯងជាធំសិនណា ថ្ងៃនេះគឺខ្ញុំនៅក្នុងគុកគ្រប់យ៉ាងទាំងអស់គឺមកប្រជុំខ្លួនឯងឯងដែលមិនចេះគិត គិតថាខ្លួនឯងនេះធ្វើអីក៏ត្រូវ គិតអីក៏ត្រូវដែរមិនដែលស្ដាប់បង្ទឹកស្ដាប់សួរ យាយអាបងទឹកសួរអាដឹងអត់នៅពេលនេះខ្ញុំនឹកអ្នកទាំងអស់គ្នាខ្លាំងណាស់បើខ្ញុំមានសង្ឃឹមថាអាចជិញពីគុកវិញបាន ឬក៏រស់នៅបានទៅជួបយាយវិញខ្ញុំសន្យាថានឹងធ្វើឲ្យខ្លួនឯងជាគិតជាងនេះ ស្ដាប់បង្ទឹកស្ដាប់សួរសាប់គ្រប់គ្នាទាំងអស់មិនធ្វើគ្រប់គ្នាពិបាកដោយសារតែខ្ញុំទៀតទេ ស្មានជីវិតរស់រវើងទីតាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់តែអស់បារម្ភពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោ Richard ថ្មី Sakura White Booster Serum កានីស្រស់ស្អាតបែបធម្មជាតិបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេល យូនីត្រ៉ៃស្លៀកពណ៌លឿងកញ្ចក់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាព ល្អជាមួយអីចឹងបូការីស្វេតដុំស៊ុបខ្នោថ្មី មានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិស៊ីម៉ង់អូតរឹងមាំសាងសង់កាន់តែរឹងមាំសាងសង់ដោយមោទនភាពពេលព្រឹកដ៏ស្រស់ស្រាយ ចាប់ផ្ដើមជាមួយ Nescafe គូលំឡាតូជួយជាងគ្រប់មែនឡាតូអេធូមៀលទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានសូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure ថែម Plus ថ្មីសម្រាប់កុមារវ័យជំទង់ជីវិតអូយអូអូ Dạ Dạ dạ Công tư đã cho chị nè Dạ dạ Ờ Ờ Dạ dạ Dạ Dạ Dạ công tư đã cho chị nè Chồng chị bọn dạ Dạ Dạ Dạ Dạ Dạ Dạ Dạ Dạ យាយស្ងប់រំណាយាយយាយសាប់យាយមានរឿងអីនឹងយាយយាយយាយស្ងប់រំណាយាយយាយស្ងប់រំសិនទៅណាយាយសាប់នៅនឹងទេយាយសម្រានសិនទៅណាយាយណាណាយាយណាយាយសម្រានសិនណាយាយយាយយាយស្ងប់រំយាយណាយាយណាអូយស្លាប់ហើយម្ដងជាម្ដងវែងម្ដងជាម្ដងវែងនេះនឹងលាក់រកអីទេប្រាប់ទៅថាអាសាប់ជាប់គុកបាត់ហើយយាយយាយចាសាចាសា យាយស្គាល់រំទៅយាយចេះសាប់ទៅយាយសាប់ទៅយាយយាយយាយយាយយាយស្គាល់រំទៅយាយណាយាយយាយសាប់សាប់គុំទៅចោលយាយណាចាំយាយផងយាយសាប់គេអត់កើតអីទេយាយស្គាល់រំទៅយាយយាយយាយយាយ người Vinh Sao Sao Không thích ở chỗ vậy đó Sao Sao không là vậy nữa Mà đi Đi dân sẽ không là nạ càng đi hơi á Ai đã đọc đôi dân thiết đâu Ở tên mê Tôi chia nhận ra cả đôi Còn mi nên ta chỉ mê bỏ nhầm đây ហើយពួកយើងធ្លាប់អត់កំសត់កម្រជាមួយគ្នាមានបាយហូបមួយចានពីរនាក់អញ្ចឹងទោះមេទៅជាអីក៏ដោយក៏មេតែតែជាមេរបស់ខ្ញុំខ្ញុំនៅតែគ្រប់ស្រឡាញ់មេជានិច្ចគិតមើលទៅជីវិតយើងក្រៅពីបន្តិចនឹងនិយាយគឺនៅម្នាក់ឯងដែលទុកចិត្តបានណាយេស៊ូតាមតណា ការប្រមូលឯងដែលឃើញហ្នឹងគឺយើងនិយាយឯងថាឯងធ្វើការតែឯងបើឯងខឹងឯងឯងទៅវិញប្រាប់គេបានថាយើងជាមនុស្សអាក្រក់ថោកទៀតយើងសន្យាថាពេលយើងជិះពីគុកយើងមិនខឹងឯងទេសាវ៉ាគេខំមកលេងមិនក៏ប្រអប់បន្ទុកប្រដាក់គេអញ្ចឹងមែនទេមកកាត់មេខ្ញុំក៏ខាងតែប៉ុណ្្នឹងអើយ ខ្លាំងអីទៀតហ៎ឯងមើលទេឯងនៅកន្លែងនេះគ្មានកន្លែងចេញទេទៅខ្លាំងតាមណាទៀតហ៎មេពេលដែលមេចេញពីគុកណាខ្ញុំចង់ឲ្យមេបើកតូបជួយចូលទៅដោយការពីមុនវិញខ្ញុំនឹងទៅធ្វើកូនជាងរបស់មេដោយការពីលើកមុនហើយម្យ៉ាងទៀតជួយដាស់តឿនមេ ណែម៉ារីឯថាមិនណាអើទៅឯថាក៏ត្រូវដែរគ្រប់យ៉ាងមកពីយើងពីយើងខ្លួនឯងនេះខុសខុសត្រង់ថាយើងមិនស្អប់អ្នកគេទេហើយកំហុសរបស់បំផុតសម្រាប់យើងគឺពេលដែលយើងចាក់ចេញពីយើងអើចាំពីជិះទៅវិញធ្វើជាមួយគ្នាណាបាទមេអូសាអត់បងហើយ ចាំបងត្រូវទៅណាបងមករីទៅមកចុះខ្ញុំមានរឿងចង់សួរបងតើយាយឥឡូវនេះជំងឺគាត់ទៅបានទូខ្លះអត់យាយឥឡូវគាត់ទូបានច្រើនហើយគាត់សម្រានក៏បានច្រើនពិសាក៏បានច្រើនយាយសុខភាពល្អណាស់ឥឡូវ បាននេះអញ្ចឹងខ្ញុំធូរចិត្តតិចហើយបងប៉ុន្តែបងអាសាតាមដានអាការៈកផងណាអាសាឲ្យពេលតែពិនិត្យគាត់ទៀងទាត់ផងបងប្រាប់ហើយថាយាយឥឡូវសុខភាពល្អណាស់ហើយមិនចាំបាច់ខ្វល់ទេថ្ងៃនេះបងមានការងាររវល់តិចបងទៅទៅណាខ្ញុំឥឡូវនេះនៅទីនេះហើយអញ្ចឹងមានតែបងទេដៃមើលថៃឯងបានខ្ញុំបឹងឲ្យបងជួយមើលថៃឯងផងណា បងប្រាប់ឲ្យតាថាសុខភាពរាយឥឡូវគឺល្អណាស់អាយមិនចាំបាច់បារម្ភទេចាំមកទៅណាបាទបងតាមពិតយាយឈឺរត់តែធ្ងន់ជាងមុនទៀតតែឯងមិនចាំបាច់ខ្វល់ទេសាបបងនឹងមើលថាយាយជំនួសឯង ហើយមិនបានដើរទៅដើរមកអញ្ចឹងបងមានអារម្មណ៍ឈឺក្បាលប្រហែលថ្ងៃនេះមិនអាចជួយដល់ស្រីបងសាបានសោះបងមិនដឹងថាគិតអីបន្តទៀតទេបានហើយម៉ាកុយចោះសិនមកបញ្ហាមានគឺដឹងតែមានហើយតែបើបងតានតឹងខ្លាំងពេកដោះស្រាយអីក៏មិនកើតដែរតាមពិតមិនមែនខ្ញុំមិនដឹងរឿងបងទេខ្ញុំដឹង តែខ្ញុំចង់ស្ដាប់ពីមាត់បងម្ដងទៀតព្រោះខ្ញុំដឹង ថាបងមិនអាចនិយាយប្រាប់ណាគេបានទេអញ្ចឹងនិយាយប្រាប់ខ្ញុំមកខៃលោបានធូរចិត្តតាមពិតទៅបងសាមនិយាយទៅគេខ្វល់ខ្វល់មិនអាចបំពេញបំណងនិយាយតន់និយាយនៅភ្នែកភ្លឺបានទើបបានជាគេធ្វើអីបង្ខំបង្ខំអញ្ចឹងតែបងព្យាយាមប្រាប់គេប្រមាណដងហើយតែបងខ្លួនឯងបងខ្លួនឯងនៅតែមិនអាចជួយគេបានជីវ ស្មានជីវិតរស់រវើងទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់តែអបអារម្មណ៍ពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោង Richard ថ្មី Sakura White Booster Serum កានីស្រស់ស្អាតបែបធម្មជាតិបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាព គ្រប់ពេល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 ចុះបងមិនក៏មិនសាក់គិតតាមរបៀបទឹកហូរខ្លះហើទឹកដែលហូរទៅហើយគឺមិនអាចត្រឡប់ក្រោយបានទេអញ្ចឹងរឿងដែលបានកើតឡើងហើយក៏យើងមិនអាចកែខៃបានដែរគិតច្រើនពេកនាំតែស្មុគស្មាញហ្នឹងអ្វីដែលបងត្រូវគិតគឺបច្ចុប្បន្នហើយនៅអនាគតបងត្រូវដឹងថាបច្ចុប្បន្នហើយនៅអនាគតបងត្រូវគិតអីហើយគិតដើម្បីអ្នកណាសួរនិយាយក៏ធ្វើម្យ៉ាងដែរចាឥឡូវបងសាកឆ្លើយប្រាប់ខ្ញុំមើលនៅអ្វីដែលខ្ញុំសួរបងមិញហ្នឹង អ្វីដែលបងត្រូវគិតគឺបារម្ភពីយាយរកលុយព្យាបាលយាយរកលុយទិញផ្ទះឲ្យយាយតែប៉ុណ្ណឹងឯងចុះមនុស្សដែលបងត្រូវគិតបច្ចុប្បន្នមនុស្សដែលបងត្រូវគិតក៏ដូចគ្នាគឺមានតែយាយតែម្នាក់គាត់មានតែម្នាក់ឯងអូនៅមានម្នាក់ទៀតគឺបងអូនសាចាំបងនឹងអាសាទៅមើលគេនឹងទុកចុះឥឡូវណាគាត់ អនាគតអ្វីដែលបងត្រូវគិតគឺមានតែប៉ុណ្្នឹងឯងនិយាយនឹងបងសាទគ្មានអីទៀតទេចុះខ្ញុំបងមិនដែលគិតទេល្អអញ្ចឹង បងគិតតែបច្ចុប្បន្នហើយនៅអនាគតទៅបានហើយបញ្ហាមានច្រើនគឺមានច្រើនហើយតែបើសិនជាបងតាន់តាំងខ្លាំងពេកក៏ជួយអីអត់បានដែរគិតម្ដងមួយម្ដងមួយអញ្ចឹង ពិបាកចិត្តណាស់ម៉ែវាខ្ញុំមិនដឹងគិតមកជាមួយកូនទេបើកូនណានៅក្បែរក្មួយទឹករហូតហើយក្មួយទឹកនោះគិតតែពីអាសាបខ្ញុំក៏ពិបាកចិត្តដែរពេលដែលខ្ញុំបង្ខំកូនម្ដងម្ដងខ្ញុំតាំងទ្រូងចង់បែកទៅហើយតែធ្វើមិនចង់ទុកឲ្យនៅអញ្ចឹងហីបើសិនជាអាសាបមិនត្រឡប់មកវិញ chưa bah hai chỉ lọ chưa ni 즐길 어울릴 것 같고 짬이 나오게 됩니다. Thank you. យាយយាយមិននឹកខ្ញុំអត់ឯចៅវិញនឹកយាយខ្លាំងហើយយាយចានៅទីនេះមិនយូរយាយ ហើយយាយបន្តិចទៀតណាចៅបានចេញពីទីនេះបានទៅនៅជាមួយយាយវិញហើយយាយណាហើយយាយត្រូវភាសាបាយញ៉ាំថ្នាំមកទៀងណាយាយរងចាំចៃត្រឡប់ទៅវិញណាយាយណាយាយដល់មកយាយត្រឡប់ទៅវិញណាយាយសា បងនាំវាត្រឡប់ទៅវិញហើយតោះយាយយាយយើងត្រូវចាំចៅទៅវិញដែរយាយណា យាយយាយរងចាំចាស់ណាយាយយាយតោះយើងដល់មកទៅត្រឡប់ទៅវិញយាយបងទឹកឈប់ខ្ញុំមានរឿងជាផ្ដាំផ្ញើបងដែរបងជួយតបទៀតខ្ញុំទៅការផ្ញើទៅស្គូលផងណាខ្ញុំចង់ឲ្យគេមើលខ្ញុំតែបើគេរវល់កំបីដែរណា ừ, bột đậm to vậy xua à? xua tại sao giá đấy xua mà đó mà cô thác chúng tôi xong thời đó ấy. Công bà bãi chết bạch xạm គាត់តែជាការយល់សប្តារាល់ថ្ងៃខ្ញុំហើយនឹងបងទឹកខំមើលថែយាយខ្លាំងណាស់ទោះបីជារវល់ធ្វើការមិនក៏ដោយក៏ខ្ញុំពឹងប៉ែម៉ាក់ខ្ញុំមកជួយមើលដែរប៉ែម៉ាក់ខ្ញុំគាត់សម្ដែងអាក្រក់បន្តិច តែគាត់ចិត្តអត់អាក្រក់ឯណាសាមខ្ញុំអរគុណគ្រូសាសួរណាដែលជួយមើលថែបងទឹកនឹងយាយប៉ុន្តែខ្ញុំមិនដែលសុំអីសួរទេប៉ុន្តែលើកនេះខ្ញុំចង់សុំបងសួរជួយមើលថែយាយផងណាជួយមើលថែគាត់ កុំឲ្យគាត់មានរឿងក្នុងជីវិតណាអាសួរណាចាំខ្ញុំមើលថាយាយអើយតែរឿងខ្លះព្រមលិខិតបានកំណត់ហើយហើយយើងអាចកំណត់បាននេះអត់ទៅសួរណាសួរសន្យាមកខ្ញុំណាសួរណាសន្យាមកខ្ញុំណាឬអត់ណាខ្ញុំសន្យាខ្ញុំសន្យាសួរយើងដល់ម៉ោងទៅត្រឡប់ទៅវិញហើយសាប់មកត្រឡប់ទៅវិញហើយណាមើលថែខ្លួនផងណាបាទបង មកតិចទេបងបងយីមែនអអរគុណណាបងខែដែលខ្ញុំរងចាំពេលនេះបានមកដល់ហើយបងទឹកលោកយាយរងចាំខ្ញុំណាថ្លៃស្រាយយំខ្លាំងមែននេះ Kia Chị Bập Nội á ធ្វើឡើងយាយយាយកុំកាត់អីអសោះណាយាយអត់ទេយាយស្មានហ្នឹងហើយវាចង់ឃើញមកទៀតនេះហើយមិនដឹងទេថាជាថ្ងៃហ្នឹងមេលោកយាយបោះមេហ្នឹងគាត់យើងអត់មិនហ៎គាត់ស្លាប់ហើយមេយាយបងតឹកបងណាយាយបងណាយាយយាយ ទោះបីនិយាយស្លាប់ក៏ខ្ញុំនៅតែមិនបោះចោលក្តីបំណងដែលចង់ទីផ្ទះថ្មីដែរចង់នឹងធ្វើឲ្យឃើញណាសាបាយនេះតែមានបំណងបងនឹងសហការជាមួយឯងចឹងប៉ាវីនេះឧបសគ្គចេះតែមានបន្តបន្ទាប់អើយម៉ែវាឯងគិតច្រើនពេកវាមិនអាចទៅរួចទេបើសិនជាអាចទៅរួចមែនក៏ខ្ញុំព្រមម៉ាក់ជំរាបសួរប៉ាជំរាបសួរបាទជំរាបសួរពូមីងស្លាប់ហើយហើយមើលថ្ងៃនេះស្លៀកពាក់ចាស់សង្ហាមិនធម្មតាណា ឯងគិតថាការស្អាតបាតនេះអាចបិទបាំងប្រវត្តិធ្លាប់ជាប់គុកបានហីកូនសួរក៏អញ្ចឹងដែរនេះកូនដើរជាមួយអ្នកជាប់គុកនេះក៏មិនចេះខ្មាស់គេខ្លះទេហីអាចជាប់គុកអាចជាប់គុក ខ្លួនឯងថាត្រូវរឹងមាំក្រុមរឿងរ៉ាវតូចធំ មានសិទ្ធយំតែកុំបោះបង់គ្រប់យ៉ាងនឹងអើ